សូមក្រាបថ្វាយបង្គំប្រធានានុធិរៈគ្រប់ព្រះអង្គជាទីសក្ការៈដល់ពងពួកអំពីចម្ងាយសាជាថ្មីនិងសូមចម្រើនពរដល់បណ្ដាញោមញាតិទាំងអស់នៅក្នុងបណ្ដាញសង្គម Facebook ទាំងមូលសូមចម្រើនពរអឺមអំញមិញបានធ្វើការ live ម្ដងហើយប៉ុន្តែដោយបញ្ហានៃការ live ហ្នឹងគឺថា កុំព្យូទ័ររបស់បងខ្ញុំគាត់អត់មកពីវាមានបញ្ហាទៅធ្វើឲ្យដំណើរការនៃការផ្សាយហ្នឹងគឺថាវាមានការអខានទៅវិញទៅហើយឥឡូវនេះបាននាំខ្លួនចូលមកសាជាថ្មីដើម្បីនឹងធ្វើការ live បន្តផ្ទាល់បន្ថែមទៀតបងប៉ុន្តែសូមអភ័យទោសថាប្រសិនបើវាមាន បញ្ហាអីសូមបងប្អូនយើងមេត្តាជួយ ឲ្យដំណឹងផងដោយសារថាការ live វីដេអូនោះវា live ចេះតែវាមានបញ្ហាបងវាចេះតែមានបញ្ហាអញ្ចឹងហើយម្លោះហើយមិនដឹងអឺបើដោយសារកុំព្យូទ័រយើងកុំព្យូទ័រនោះវាមានបញ្ហាច្រើនព្រោះព្រោះឲ្យការ live ហ្នឹងគឺចិត្តតែបន្តមិនរួចបងប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយខ្ញុំក៏រត់មកពី នឹងធ្វើសេចក្តីព្យាយាមធ្វើការព្យាយាមដើម្បីនឹងចូលរួមគំនិតយោបល់ដើម្បីនឹងការជួយដល់ស្រុកទេសរបស់បងយើងដែលយើងទាំងអស់គ្នាដឹងហើយនៅសប្តាហ៍ថ្ងៃនេះដែលជាបញ្ហាមួយប្រឈមមុខយ៉ាងជាក់លាក់បំផុតដែល នៅក្នុងសង្គមខ្មែររបស់ពលយើងបច្ចុប្បន្ននេះប៉ុន្តែអ្វីដែលជាកត្តា សំខាន់បំផុតនោះអ្នកដែលរំលោភសិទ្ធិលើពលរដ្ឋអ្នកដែលរំលោភសិទ្ធិលើអ្នកដតីលើ ក្រមដតីលើបពុដតីពួកគេមិនត្រូវបានចូលរួម ដើម្បីនឹងធ្វើការទទួលខុសត្រូវនៅក្នុងទង្វើដ៏អាក្រក់ដែលខ្លួនបានធ្វើទេ បែជាទម្លាក់កំហុសទៅកាន់ភាគីដតីដែលពួកគេគ្មានឥទ្ធិពលអ្វីទាល់តែសោះសម្រាប់អការដឹកនាំហើយនឹងសម្រាប់ទៅលើសហគមន៍នៃអន្តរជាតិជាដើមដោយយើងបាន មើលឃើញហើយថាគណៈបកសង្គ្រោះជាតិដែល មេដឹកនាំត្រូវបានគេចាប់ដាក់នៅឃុំឃាំងនៅឯគេអឋានរបស់ប៉ុនខ្លួនហើយរីឯមេដឹកនាំម្នាក់ទៀតត្រូវបានគេបណ្ដេញចេញអំពីស្រុកទេស របបពឹងខ្លួនដ៏កំសត់បែបនេះផងរួចហើយ ការរំលោភនៅសិទ្ធិមនុស្សប្រជាធិបតេយ្យការរំលោភលើកិច្ចព្រមព្រៀងជាមួយនឹងអន្តរជាតិជាដើមនៅពេលដែលខ្លួនបាន រំលោភសិទ្ធិទាំងអស់នោះมันបានទទួលខុសត្រូវហើយនៅ ទង្វើ ដែលខ្លួនបានធ្វើទាំងអស់នឹងទេ បែរជាទម្លាក់កំហុសទៅលើភៀកគីដតីដែលពួកគេមិនបានអនុវត្តតលទេសោះដូចយើងបានដឹងទាំងអស់គ្នាហើយអ្នកនាំពាក្យរបស់ប៉ិនអឺរបបគ្រប់គ្រងទីក្រុងភ្នំពេញ មានលោកសិចសុកអេសានលោកផៃស៊ីផានអីជាដើមអញ្ចឹង សកម្មភាពទាំងឡាយសុទ្ធតែបាននឹងទម្លាក់កំហុសទៅលើភាគីរបស់បណ្ឌគណៈបកប្រឆាំងមានលោកសំរងស៊ីជាដើមប៉ុន្តែឥឡូវយើងធ្វើការវិភាគថាតើលោកសំរងស៊ីហ្នឹងគាត់មានឥទ្ធិពលអ្វីខ្លះទៅលើអន្តរជាតិដែល ពួកគេដែលកំពុងតែចោតប្រកាន់ថាលោកសំរងស៊ីនឹងបានទៅដើរប្រាប់អន្តរជាតិដើរបញ្ចុះបញ្ចូលអន្តរជាតិនឹងឲ្យផ្ដាច់ជំនួយឲ្យបញ្ឈប់ការអនុគ្រោះពន្ធទៅលើប្រជាណាចក្រកម្ពុជាយើង ដែលធ្វើឲ្យមានការប៉ះពាល់ដល់សេដ្ឋកិច្ចប៉ះពាល់ដល់ការងាររបស់ពលរដ្ឋខ្មែរយើងជាដើមហ្នឹង យើងមើលឃើញហើយថា លោកសពរងស៊ីគាត់គ្មានឥទ្ធិពលអ្វីទៅទេណាគឺលោកសពរងស៊ីគាត់មិនបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងដែលគោរពសិទ្ធិមនុស្សការអនុវត្តប្រជាធិបតេយ្យនៅក្នុងស្រុកខ្មែរជាមួយនឹងសហគមន៍អឺរ៉ុបដើម្បីបានទទួលការអនុគ្រោះពន្ធដូចជា អឺរបស់ប៉ុណ្ណូហ៊ុនសែនទេប៉ុន្តែទង្វើដែលសហគមន៍អឺរ៉ុបហើយនឹងទង្វើនៃអឺរបបគ្រប់គ្រងទីក្រុងភ្នំពេញហ្នឹងថា តើសហគមន៍អឺរ៉ុបគេចង់បានអីហើយគេអឺនឹងប្រមានអំពីអ្វីទៅលើរបបគ្រប់គ្រងទីក្រុងភ្នំពេញហ្នឹងប៉ុន្តែយើងធ្វើការប្រៀបធៀបថាសហគមន៍អឺរ៉ុប គឺពួកគេចង់បាន ការគោរពសិទ្ធិមនុស្សចង់បានឲ្យមានការអនុវត្តរបបប្រជាធិបតេយ្យនៅ ក្នុងស្រុកខ្មែរអញ្ចឹងទង្វើទាំងអស់នេះដែលសហគមន៍អឺរ៉ុបគេចង់បានឲ្យរបបក្រុងរាជក្រុងភ្នំពេញនឹងបានអនុវត្ត ដើរទៅលើផ្លូវត្រូវ ដើរទៅលើផ្លូវដែលពួកគេបានធ្វើការសន្យាជាមួយ គ្នាហើយបានចុះហត្ថលេខាធ្វើការព្រមព្រៀងគ្នារវាងសហគមន៍អឺរ៉ុបនិងរួចរាល់ហើយហើយគេចត់គេចង់បានអំពីឲ្យយើងបញ្ឈប់ជាបន្តនៅការរំលោភសិទ្ធិមនុស្សហ្នឹងប៉ុន្តែរបបគ្រប់គ្រងនៃក្រុងភ្នំពេញ មានលោកហ៊ុនសែនជាដើមនោះគឺថាមិនទទួលខុសត្រូវនៅលើទង្វើនៃការរំលោភបំពាន នៅសិទ្ធិមនុស្សហើយនឹងរំលោភបំពាននៅកិច្ចព្រមព្រៀងនៃខ្លួនបាន ធ្វើការសន្យាជាមួយនឹងគេផងទេបែរជាទម្លាក់កំហុសទាំងស្រុងទៅលើលោកសំរងស៊ីទៅលើអ្នកដឹកនាំរបស់បង្កណាបកសង្គ្រោះជាតិប៉ុន្តែសួរថាតើលោកសំរងស៊ីគាត់បាន ទៅរឹបអូសដីធ្លីលោកកឹមសុខាគាត់បានទៅរឹបអូសដីធ្លីទៅវាយប្រជាពលរដ្ឋទៅបង្ក្រាប ដោយហិង្សាណាមួយដែរអត់ណាយើងសហគមន៍យុរ៉ុបមកគេចង់បានឲ្យយើងបញ្ឈប់ជាបន្តនៅការរំលោភនៅសិទ្ធិនោះទាំងអស់ហ្នឹងប៉ុន្តែដល់ពេលរបបគ្រប់គ្រងទីក្រុងភ្នំពេញដែលពួកគេចេះតែធ្វើការទម្លាក់កំហុសទៅលើ អ្នកដតីទៅធ្វើឲ្យពលរដ្ឋមួយចំនួន ដែលជាអ្នកកាន់ជើងឬក៏ជាអ្នកគ្រប់គ្រងដែលជាអ្នកបានផលប្រយោជន៍ពីរបបគ្រប់គ្រងទីក្រុងភ្នំពេញហ្នឹងយល់ច្រឡំដូចជា មេដឹកនាំរបស់ពួកគេដែរប៉ុន្តែយើងគិតថាពួកមេដឹកនាំរបបគ្រប់គ្រងទីក្រុងភ្នំពេញនោះគឺ មិនមែនជាការយល់ច្រឡំទេគឺជា ការរំលោភបំពាននៅលើកិច្ចព្រមព្រៀងនឹងហើយ ធ្វើជាចេតនានៃការក្លែងបន្លំការពិតរបស់ពលខ្លួនដែលបានរំលោភកិច្ចព្រមព្រៀងទាំងអស់នោះហើយបែជាធ្វើជាប្រជាពិថត់ទម្លាក់កំហុសទៅលើភៀកគីដតីដែលពួកគេមិនបានដឹងតលសោះដូចយើងបានដឹងហើយថាគេចោតប្រកាន់ថាលោកសំរងស៊ីនឹងទៅ បញ្ចុះបញ្ចូលសហគមន៍យុរ៉ុបទៅបញ្ចុះបញ្ចូល អន្តរជាតិសហរដ្ឋអាមេរិកឬក៏ប្រទេសផ្សេងផ្សេងហ្នឹងឲ្យពួកគេដាក់តន្តកម្មឲ្យពួកគេផ្ដាច់ជំនួយដូចបានលើកឡើងអញ្ចឹងថា ទីមួយតើលោកសំរងស៊ីគាត់មានអធិបុលអ្វីដែលដែលដែលទៅធ្វើហ្នឹងហើយតើសហគមន៍អន្តរជាតិហ្នឹងគេទៀមទាអ្វីដើម្បីនឹងឲ្យភាគីកម្ពុជារបស់ប៉ុនយើងហ្នឹងគឺថាគោរពកិច្ចសន្យាណាអញ្ចឹងយើងបានមើលឃើញថា ទីមួយ លោកសំរងស៊ីគាត់អត់បានចុះហត្ថលេខា ដើម្បីធ្វើកិច្ចព្រមព្រៀងទេ ទី2លោកសំរងស៊ីមិនបានរំលោភសិទ្ធិមនុស្សនៅក្នុងប្រជាណាចក្រកម្ពុជាដូចជាការទៀមទារបស់ប៉ុនអន្តរជាតិទេណាអញ្ចឹងទី3អន្តរជាតិគេចង់ឲ្យរបបគ្រប់គ្រងទីក្រុងភ្នំពេញហ្នឹងឯង បានអនុវត្តទៅលើកិច្ចព្រមព្រៀងដែលខ្លួនបានចុះហត្ថលេខារួចហើយដូចជាកិច្ចព្រមព្រៀងជាមួយនឹងសហគមន៍អឺរ៉ុបដែលនិយាយអំពីបញ្ហាការអឺគោរពសិទ្ធិមនុស្សអនុវត្តតាមរបបប្រជាធិបតេយ្យណាអញ្ចឹងការទៀមទារបស់ប៉ុនពួកគេហ្នឹងគឺថាវាអត់មានអ្វីដែលពួកគេទៀមទាទៅលោកលោកសំរងស៊ីឯណាហ៎ ពីព្រោះគេមើលឃើញថាលោកសំរងស៊ីគាត់មិនបានកាន់អំណាចនឹងតួនាទីណាមួយដែលបង្ហាញឲ្យឃើញថាសហគមន៍យុរ៉ុបនោះគឺគេបានដាក់គំនាបទៅលើលោកសំរងស៊ីទេព្រោះពីព្រោះឥឡូវបើសិនជាការភ័យខ្លាចរបស់ប៉ុនលោកហ៊ុនសែនការភ័យខ្លាចរបស់ប៉ុនរបបគ្រប់គ្រងនៃក្រុងភ្នំពេញថា លោកសំរស៊ីលោកមានឥទ្ធិពល អាចដើរបញ្ចុះបញ្ចូលឲ្យអន្តរជាតិនឹងគេផ្ដាច់ជំនួយឲ្យអន្តរជាតិនឹងគេបានផ្ដាច់ការអនុគ្រោះពន្ធនៅជាដើមហ្នឹងអញ្ចឹងបានន័យថាលោកហ៊ុនសែនទទួលស្គាល់ថាលោកសំស៊ីពិតជាមានឥទ្ធិពលនៅក្នុងការដឹកនាំទាំងលើឆាកជាតិនិងលើឆាកអន្តរជាតិគួរតែឲ្យលោកសំស៊ីដឹកនាំម្ដងទៅណាហើយលោកហ៊ុនសែនខ្លួនឯងនឹង ទៅបញ្ចុះបញ្ចូលអន្តរជាតិឲ្យពួកគេផ្ដាច់ជំនួយ នៅពេលដែលលោកសំរងស៊ីអឺគ្រប់គ្រងប្រទេសម្ដងមកណាអញ្ចឹងចង់ធ្វើអញ្ចឹងព្រោះដើម្បីថាដើម្បីជៀសវាងកុំឲ្យការចោតប្រកាន់គ្នាអត់បានធ្វើអីសោះបែរជាទៅចោតប្រកាន់ថាលោកសំរងស៊ីទៅបញ្ចុះបញ្ចូលប៉ុន្តែយើងអត់មើលអាកិច្ចព្រមព្រៀងរបស់ពង្គួនហើយការរំលោភសិទ្ធិមនុស្សរបស់ពង្គួនដែលកន្លងមកហើយតរតែសោះបែជា ទម្លាក់កំហុសទៅលើ ភាគីដតីដែលពួកគេមិនបានអនុវត្តមិនបានធ្វើតលសោះតាមការពិតយើងដឹងទាំងអស់គ្នាហើយថា ភាគីរបស់ពលលោកសំរងស៊ីគឺជាភាគីនៃក្រុមដែលជន់រងគ្រោះណាហេតុយ៉ាងម៉េចបានថាជាភាគីនៃក្រុមដែលជន់រងគ្រោះពីព្រោះយើងដឹងទាំងអស់គ្នាហើយថា គណៈបកសង្គ្រោះជាតិជាគណៈបកមួយដែលមាន ប្រជាប្រិយភាពដែលទទួលស្គាល់ពីមហាជន យ៉ាងច្រើនកកកយ៉ាងហោចណាស់មានពលរដ្ឋខ្មែរជាងកន្លះនគរដែលទទួលស្គាល់នឹងធ្វើការគ្រប់គ្រងនៅប្រជាប្រិយភាពនៃការដឹកនាំរបស់បណ្ឌគណៈបកប្រឆាំងដែលមានលោកសំរងស៊ីនិងលោកកំសុខាជាប្រធាននឹងផងដែរអញ្ចឹង គណៈបកនេះត្រូវបានរងគ្រោះដោយការចោតប្រកាន់ពីសំណាក់របបគ្រប់គ្រងទីក្រុងភ្នំពេញដោយចោតប្រកាន់ទៅលើបញ្ហាផ្សេងៗជាច្រើនមានបញ្ហានៃការចោតប្រកាន់អំពីការអឺចំពោះលោកសំស៊ី ជាទុនដិតដែលខ្លួនក្រំតែធ្វើការការពារផលប្រយោជន៍ជាតិការពារផលប្រយោជន៍នៅ អឺរបស់ពរិះរបស់ខ្លួនតែប៉ុណ្ណឹងរីឯលោកកឹមសុខាត្រូវបានគេចោទប្រកាន់អំពីអឺទង្វើក្បត់ជាតិដែលទៅខុបខិតជាមួយនឹងជនបរទេសដើម្បីនឹងទៅរំលាយរបបរដ្ឋាភិបាលជាដើមហ្នឹងអញ្ចឹងការចោទប្រកាន់ទាំងអស់នេះដែលធ្វើឲ្យអន្តរជាតិអឺបានរំពឹងមើលឃើញនៅក្នុងសកម្មភាព ដ៏អាក្រក់បំផុតរបស់ប៉ុនរបបគ្រប់គ្រងនៃក្រុងភ្នំពេញស្រាប់ហើយថា ពួកគេបានរំលោភបំពាន នៅកិច្ចសន្យានៅកិច្ចព្រមព្រៀង ជាមួយនឹងអន្តរជាតិថាគោរពសិទ្ធិមនុស្សសេរីភាពប្រជាធិបតេយ្យនៅក្នុងស្រុកខ្មែរយើងនេះអញ្ចឹងអ្វីដែលបានអនុវត្តកន្លងហើយនេះឃើញថា ភាគីនៃគណៈបកសង្គ្រោះជាតិនឹងគឺជាភាគីនៃជនរងគ្រោះសុតសាស្ត្រ ហើយបើភាគីនៃជនរងគ្រោះពួកគេគ្មានឱកាសដើម្បីនឹងទៅបញ្ចុះបញ្ចូលអន្តរជាតិឲ្យពួកគេផ្ដាច់ជំនួយឲ្យពួកគេបញ្ឈប់នៅក្នុងសកម្មភាពនៃការសហការជាមួយរបបគ្រប់គ្រង ទីក្រុងភ្នំពេញណាមួយ ផងទេអត់មានទេពីព្រោះជនធម្មតា ដែលយើងដឹងថាជាជនរងគ្រោះហើយគឺជាអ្នកដែលត្រូវបាន គេរំលោភបំពាន អ្នកដែលត្រូវបានគេដកសិទ្ធិ គ្រប់បែបគ្រប់យ៉ាងទាំងអស់មិនអោយធ្វើនៅក្នុងសកម្មភាពណាមួយ ជាលក្ខណៈនៃការប្រមូលផ្ដុំទេប៉ុន្តែបច្ចុប្បន្ននេះយើងមើលឃើញថា ការទៀមទារបស់ប៉ុនសហគមន៍យុរ៉ុបនិងសហគមន៍អន្តរជាតិផ្សេងផ្សេងពួកគេមិនងាយនឹងធ្វើការដាក់តន្តកម្មនៅអ្វីដែលរបបគ្រប់គ្រងទីក្រុងភ្នំពេញនឹងគឺបាន ប្រព្រឹត្តរំលោភបំពានទៅលើ សិទ្ធិមនុស្សនិងរបបប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជានោះទេ ពីព្រោះញាតិញោមទាំងអស់នឹងដឹងហើយថា មុននឹងអន្តរជាតិដែលគេបានដើរមកដល់ជំហានចុងក្រោយនៃការអនុវត្តនៅក្នុងគោលបំណងដែលពួកគេចង់បាននោះដំបូងឡើយយើងដឹងទាំងអស់គ្នាហើយថា មិនមែនពួកគេបានអនុវត្តភ្លាមភ្លាមទេ អន្តរជាតិមុននឹងពួកគេផ្ដាច់ជំនួយ មុននឹងពួកគេដែលបានឈានមកដល់នៃអឺការផ្ដាច់ការអនុគ្រោះពន្ធឬក៏ដាក់ទណ្ឌកម្មជាដើមហ្នឹងទី1ពួកគេសិតតែធ្វើសេចក្តីប្រមានណាធ្វើសេចក្តីសំណូមពរទី2ធ្វើសេចក្តីប្រមាន ទៅរបបគ្រប់គ្រងទីក្រុងភ្នំពេញ និងអឺទី3មួយទៀតពួកគេបានធ្វើសេចក្តី ជូនដំណឹងមកដល់របបគ្រប់គ្រងទីក្រុងភ្នំពេញនៅក្នុងសកម្មភាពនិងគោលបំណងដែលពួកគេចង់បានជាដើមហ្នឹងអញ្ចឹងទម្រាំនឹងឈានចូលមកដល់ដំណាក់កាលចុងក្រោយដែលពួកគេបានអនុវត្តនោះពួកគេបានធ្វើសកម្មភាពនៃការចរចាជាមួយនឹងរបបគ្រប់គ្រងទីក្រុងភ្នំពេញទៅតាមសកម្មភាពនិង អ្វីដែលពួកគេបានធ្វើការព្រមព្រៀងជាមួយនឹងរបបគ្រប់គ្រងទីក្រុងភ្នំពេញហ្នឹងគឺថារួចរាល់ហើយពីព្រោះជំហានចុងក្រោយនេះយើងដឹងហើយថាសហគមន៍យុរ៉ុបកាលពី ពេលថ្មីថ្មីកន្លងមកនេះគឺពួកគេបានធ្វើសេចក្តីសម្រេចចិត្តមួយជូនដំណឹងចុងក្រោយការជូនដំណឹងចុងក្រោយរបស់ប៉ុនពួកគេនេះក៏អន្តរជាតិនេះក៏ពួកគេមិនតន់ដល់ជំហានចុងក្រោយដែរណា គ្រាន់តែជាការពញាក់អារម្មណ៍ចង់ទាញអារម្មណ៍របស់ប៉ុនមេដឹកនាំរបបគ្រប់គ្រងទីក្រុងភ្នំពេញដែលជាមេដឹកនាំផ្ដាច់ការដើម្បីនឹងប្រយោជន៍បពុះនិងប្រយោជន៍ក្រុមគ្រួសាររបស់ប៉ុនខ្លួនតែប៉ុណ្ណឹងអញ្ចឹងគេនៅមានដំណើរការដតីដតីទៀតដែលពួកគេនឹងអនុវត្តធ្វើ ហើយយើងដឹងហើយថាការប្រមានរបស់បណ្ដអន្តរជាតិទៅលើរបបគ្រប់គ្រងទីក្រុងភ្នំពេញដែល មិនងាយក្នុងការអនុវត្តទៅលើ ការប្រមានរបស់ប៉ុនគេនោះ ធ្វើឲ្យ របបគ្រប់គ្រងទីក្រុងភ្នំពេញជាពិសេសលោកហ៊ុនសែនបានចាត់ថាអន្តរជាតិមិនអាចអនុវត្តនៅក្នុងអវ័យដែលពួកគេបានអឺគម្រាមនឹងការស្នើចង់ អឺធ្វើនៅទីក្រុងភ្នំពេញនឹងផងទេ ពីព្រោះលោកអ៊ុនសែនលោកយកប្រជារាស្ត្ររបស់ពលពួនធ្វើជាចំណាប់ខ្មាំងណាយកពលរដ្ឋទូទាំងនគរយកមកធ្វើជាចំណាប់ខ្មាំងរបស់ពលខ្លួនហ្នឹងគឺថាដើម្បីនឹងអឺរក្សាអំណាចរក្សានៅកិច្ចទ្រព្យសម្បត្តិរក្សានៅបពួក ដើម្បីនឹងបំរើផលប្រយោជន៍ដល់អន្តរជាតិជាពិសេសបំរើផលប្រយោជន៍ឲ្យរបបទីក្រុងហាណូជាដើមហ្នឹង ឥឡូវយើងគិតមើលថាតើការរសារអំណាចរបស់ពិនលោកហ៊ុនសែននេះណាក្នុងការរសារអំណាចរបស់ពលខ្លួនក្នុងតម្លៃដែលប្រជារាស្ត្រមិនបានឲ្យតម្លៃខ្ពស់បែបហ្នឹងដែរគេថាជាតម្លៃថោកទាបឬជាតម្លៃអន់នៅជាដើមអញ្ចឹងណាសុទ្ធតែយើងចង់បានតម្លៃប្រភេទនឹងយកមកធ្វើអីពីព្រោះរាស្ត្រអត់ឲ្យតម្លៃតទៅសោះនេះរាស្ត្រទូទាំងនគរណា ពួកគេទទួលរងគ្រោះដោយបញ្ហាផ្សេងផ្សេងជាច្រើនការរំលោភដីធ្លីការរំលោភសិទ្ធិការធ្វើទុកបុកម្នេញដល់ប្រជារាស្ត្ររបស់ពលខ្លួននៅជាដើមបើរាស្ត្រមិនអត់តម្លៃនៅក្នុងស្ថានភាពបែបហ្នឹងតើតម្លៃនៃការដឹកនាំរបស់ពលខ្លួននៅថាជាតំណាងឬក៏ជាអ្នកអនុវត្តទៅលើរបបគ្រប់គ្រងរបស់ពលខ្លួនហ្នឹង វាអត់មានអីដែលដែលដែលត្រូវនឹងលើកដំកើងដែលអត់មានអីដែលត្រូវធ្វើឲ្យគេរះរបស់ពលខ្លួនគោរពទេអញ្ចឹងតម្លៃនៃការដឹកនាំដែលខ្លួនខំដើម្បីក្រំតែជាការរក្សានៅក្នុងតំណែងនិងតួនាទី នៃអំណាចរបស់ពលខ្លួនវាអត់មានអីវាអត់មានអីចម្លែកគេមើលឃើញអញ្ចឹងទាំងអស់គ្នាដូច្នេះបើសិនជាការគ្រប់គ្រងនិងការដឹកនាំរបស់ពលលោកហ៊ុនសែនគិត អំពីផលប្រយោជន៍ជាតិគិត អំពីផលប្រយោជន៍ពលរដ្ឋ គិតអំពី ទំហំនៃការខ្វះខាត របស់ពលរដ្ឋដែលមាននៅក្នុងបច្ចុប្បន្ននេះអាត្មាជឿជាក់ថាលោកហ៊ុនសែនគាត់នឹងត្រឡប់ក្រោយមកជួបឬក៏គេហៅថាធ្វើការចរចារវាងភាគីដែលមានបញ្ហារបស់ពឹងខ្លួននឹងគឺថានឹងធ្វើតាមនៅកិច្ចសន្យា ធ្វើតាមនៅការដែលខ្លួនបានចុះហត្ថលេខាទទួលយល់ព្រមហ្នឹងឯង ប៉ុន្តែអ្វីដែលលោកហ៊ុនសែនលោកបាន ធ្វើនោះយើងជឿជាក់ថាគាត់មិនមែនគ្រាន់តែដើម្បីផលប្រយោជន៍សម្រាប់ប្រជារាស្ត្រទេ គឺជាអអំពើនៃការបិទបាំងមួយ គឺជាការបំរើផលប្រយោជន៍ដល់ក្រុម គ្រួសាររបស់ពងខ្លួន និងបំរើផលប្រយោជន៍ដល់ជនបរទេសមានចិនមានយួនជាដើមដូចយើងបានមើលឃើញទាំងអស់គ្នាអញ្ចឹងហើយព្រោះពីព្រោះបើគាត់គិតអំពីប្រយោជន៍ នៃប្រជាពលរដ្ឋរបស់ពងខ្លួននៅខ្លួនកំពុងតែគ្រប់គ្រងទេចុះអ្វីដែលអន្តរជាតិគេចង់បាននោះគឺគេចង់ឲ្យយើង ដើរតាមរបបប្រជាធិបតេយ្យគេចង់ឲ្យយើងគោរពសិទ្ធិមនុស្សគេចង់ឃើញការបោះឆ្នោតមួយ នៅក្នុងប្រជាណាចក្រកម្ពុជាដោយសេរី ត្រឹមត្រូវនិងយុត្តិធម៌រឿងអីប្រប៉ុណ្ណឹងដែលលោកហ៊ុនសែនធ្វើមិនកើតប៉ុន្តែអ្វី អ្វីដែលលោកហ៊ុនសែនលោកបានធ្វើនេះ ចំពោះខ្មែរនិងខ្មែរគឺថាគាត់អត់អាចយកមកធ្វើការនិយាយគ្នាបានអត់ធ្វើការនិយាយគ្នាបានទាល់តែសោះប៉ុន្តែឥឡូវយើងមើលគំនិតអន្តរជាតិគំនិតអន្តរជាតិគេចង់ជួយ ស្ថាបនានៅក្នុងស្រុកទេរបស់ពលយើង ដោយពួកគេដឹងថាសង្គ្រាមរាប់ទសវត្សរ៍កន្លងមកហើយនេះ ដែលបំផ្លាញខ្ទេចខ្ទី បំផ្លាញគ្រប់ហេដ្ឋារចនាសម្ព័ន្ធបំផ្លាញគ្រប់អ្វីៗទាំងអស់នៅក្នុងប្រជាណាចក្រកម្ពុជាស្ទើរតែមិនអាចងើបមុខរួចអញ្ចឹងអន្តរជាតិគេបានបង្កើត នៅកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះ ដើម្បីជួយដល់ប្រទេសកម្ពុជា ជួយដល់ភាគីដែល មាននៅក្នុងចំនួនទាំងអស់ហ្នឹង ឲ្យពួកគេចេះមកធ្វើការអង្គុយជាមួយគ្នា ធ្វើការចរចាដោះស្រាយគ្នារកចំណុចរួមដើម្បីនឹងធ្វើការអភិវឌ្ឍកន្លងមកហើយហ្នឹងប៉ុន្តែយើងបានមើលឃើញថាទង្វើដែលលោកអ៊ុនសែនដែលបានធ្វើកន្លងមកហើយនេះ យើងមានការសោកស្ដាយនៅក្នុងទំហំនៃការដឹកនាំរបស់ពលលោកហ៊ុនសែននឹងបែរជាទម្លាក់ចោល នៅរបបប្រជាធិបតេយ្យឈានមកអនុវត្តរបបផ្ដាច់ការមិនទាញយកនៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសយកមកដើម្បីនឹងធ្វើការ ដឹកនាំទៅតាមអ្វីខ្លួនបានធ្វើទេគឺធ្វើផ្ទុយអំពីសកម្មភាពនៃការដែលខ្លួនបានធ្វើកិច្ចព្រមព្រៀងជាមួយនឹងអន្តរជាតិនិងភាគីខ្មែរដទៃទៀតដែលគេបានចុះ កិច្ចព្រមព្រៀងចូលរួម ដើម្បីនឹងអនុវត្តរបបប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា ពីព្រោះយើងដឹងអញ្ចឹងទាំងអស់គ្នាបងហើយបើសិនជាអន្តរជាតិគេគិតជួយដល់ស្ថាបនាដល់ស្រុកត្រេះទេសរបស់ពលយើង ដែលត្រូវបានលិចលង់ដោយសង្គ្រាមស៊ីវិលបែបហ្នឹងទៅហើយឥឡូវយើងមើលមិនមែនថា យើងសរសើរអន្តរជាតិគេស្រឡាញ់ខ្មែរជាងខ្មែរស្រឡាញ់ខ្មែរទេប៉ុន្តែយើងមើលឃើញអំពីទំហំនៃការ គិតរបស់ប៉ុនអន្តរជាតិណាយើងមើលឃើញអំពីទំហំនៃការគិតទាំងអស់នេះដែលពួកគេគិតអំពីការផ្ដល់ផលប្រយោជន៍ជូនដល់រះខ្មែរពួកគេអត់ចង់បានអីណាសូម្បីតែការអនុអឺ ការអនុគ្រោះពន្ធឲ្យដល់របបគ្រប់គ្រងទីក្រុងភ្នំពេញឬក៏ដល់ពលរដ្ឋខ្មែរនេះ បានន័យថាគេអត់យកពន្ធអំពី នៅក្នុងការនាំចូលនៅ ក្នុងវេយនភ័ណ្ឌផ្សេងផ្សេងដែលពួកគេបានព្រមព្រៀងទេហើយនៅក្នុងជំនួយដតីដតីទៀតដែល អន្តរជាតិគេបានជួយ ផ្ដល់ឲ្យដើម្បីនឹងកសាងនៅហេដ្ឋារចនាសម្ព័ន្ធ កសាងនៅក្នុង សកម្មភាពផ្សេងផ្សេងដែលជាតម្រូវការរបស់សង្គមខ្មែរដែលមានបញ្ហាខ្វះខាតគឺពួកគេជួយគ្រប់បែបគ្រប់យ៉ាងអញ្ចឹងប៉ុន្តែសួរថាតើគំនិត អន្តរជាតិដែល គេជួយបែបហ្នឹងនេះគេចង់បានអ្វីពីខ្មែរណាគេចង់បានអ្វីពីភាគីដែល កំពុងតែធ្វើការកាន់កាប់ ឬក៏ក៏ធ្វើការគ្រប់គ្រងរបបរបស់ពង្គួនសពថ្ងៃនេះដូច្នេះបានន័យថា អន្តរជាតិគេគិត អំពីទំហំនៃការខ្វះខាតរបស់ប៉ុនខ្មែរនឹងគឺខ្លាំងណាស់បងគេគិតគិតយូរមែនទែនមិនមែនគិតធម្មតាទេអញ្ចឹងគេចង់បានឲ្យ របបគ្រប់គ្រងទីក្រុងភ្នំពេញនឹងគឺតែចេះគោរពសិទ្ធិមនុស្សចេះគោរពទៅតាម អ្វីដែលខ្លួនបានធ្វើការព្រមព្រៀងឲ្យមិនត្រូវរំលោភបំពាននៅកិច្ចព្រមព្រៀងណាមួយដែលខ្លួនបានធ្វើកន្លងមកហើយនឹងទេហើយយើងបានដឹងទាំងអស់គ្នាថាមុននឹងអន្តរជាតិគេ ធ្វើសកម្មភាពណាមួយ ដូចជាការបដិជំនួយ ដូចជាការបិទទឹកថាការ ដូចជាការបិទការអនុគ្រោះពន្ធជាដើមហ្នឹង គេមិនមែនគ្រាន់តែស្រែកភ្លាមឃើញភ្លាមផ្ដាច់ភ្លាមទេគឺពួកគេដែល មុននឹងធ្វើការ ផ្ដាច់ខ្លួនអឺផ្ដាច់ជំនួយ ឬក៏ដាក់អាការអនុគ្រោះពន្ធជាដើមហ្នឹងគេបានសំណូមពរឲ្យយើងដើរទៅតាមបន្ទាត់នៃលំអានប្រជាធិបតេយ្យឲ្យយើងធ្វើនៅក្នុងសកម្មភាព ដែលគោរពសិទ្ធិមនុស្ស តែប៉ុណ្ណឹងគេអត់ចង់បានឲ្យក្រៅពីនឹងផងហើយ ជំហានមុននឹងគេផ្ដាច់បានន័យថាពួកគេទុករយៈពេលទុករយៈពេលឲ្យយើង រហូតដល់ទៅ6ខែរហូតដល់ទៅ1ឆ្នាំ ដើម្បីឲ្យយើងនោះគឺតែចេះពីគ្រោះគ្នាចេះវិលត្រឡប់មករកការសន្ទនាគ្នានោះគឺថា ឲ្យមានការគោរពសិទ្ធិមនុស្សឡើងវិញឲ្យមានការអនុវត្តរបបប្រជាធិបតេយ្យទាំងឡើងវិញប៉ុន្តែផ្ទុយទៅវិញលោកហ៊ុនសែនលោកបានចាត់ត្រង់ថាឃើញអន្តរជាតិគេនិយាយតែមាត់ក្រំវិជាការសំណូមពរក្រំវិជាការចរចាយនេះឯងហ្នឹងគាត់បានចាត់គឺគាត់មិនព្រមគាត់មិនព្រមវិលត្រឡប់ថយក្រោយមកវិញដើម្បីនឹងអឺធ្វើដំណើរការ ឈានទៅរកការចរចាឬក៏ការអនុគ្រោះនៅក្នុងគោលការណ៍របស់ព្រំខ្លួននេះប៉ុន្តែយើងមើលឃើញថា អន្តរជាតិគេគិតទំហំនៃការខ្វះខាតរបស់ប៉ុនពលរដ្ឋខ្មែរនិងការដឹកនាំរបស់ប៉ុនរបបគ្រប់គ្រងរាជការភ្នំពេញដែលមានទំហំនៃការខ្វះខាតប្រមាណនោះពួកគេបានគិតគូររួចរាល់ស្រេចទៅហើយគេធ្វើផ្ដល់ទាំងជំនួយ គេជួយទាំងសម្ភារៈគេជួយទាំងអ្វីៗទាំងអស់ដើម្បីឲ្យយើងនឹងគឺថាដើរទៅលើផ្លូវត្រូវប៉ុន្តែផ្ទុយទៅវិញរបបគ្រប់គ្រងទីក្រុងភ្នំពេញមិនព្រមដើរទៅលើផ្លូវត្រូវដោយខ្លួនបានធ្វើការសន្យាជាមួយគេនោះហើយនៅពេល ដែលគេបានអនុវត្តនៅកិច្ចសន្យានឹងការព្រមព្រៀងរបស់ប៉ុនពួកគេបែរជាទម្លាក់កំហុសទៅលើលោកសំរងស៊ី ទម្លាក់កំហុសទៅលើគណៈបពប្រឆាំងដែលជាគណៈបកកំពុងតែរងគ្រោះណាកំពុងតែរងគ្រោះដោយរបបគ្រប់គ្រងទឹកភ្នំពេញបានរំលាយចោលបានបិទសិទ្ធិនៅដំណើរការនៃនយោបាយរបស់គណៈបកសង្គ្រោះជាតិទៅវិញប៉ុន្តែឥឡូវយើងសួរថាតើគណៈបកសង្គ្រោះជាតិនឹងបានទៅធ្វើកិច្ចព្រមព្រៀងជាមួយនឹងសហគមន៍យុរ៉ុបនឹងដើម្បីនឹងគោរពសិទ្ធិមនុស្ស ដើម្បីនឹងអនុវត្តរបបប្រជាធិបតេយ្យដែរទេ ហើយគណៈបក្សសង្គ្រោះជាតិបានរំលោភសិទ្ធិមនុស្សដែរដោយការទៀមទារបស់ប៉ុនសហគមន៍យុរ៉ុបទេដូច្នេះសហគមន៍យុរ៉ុបទៀមទាឲ្យតែរបបគ្រប់គ្រងទីក្រុងភ្នំពេញតែមួយគត់ណាគឺវិលត្រឡប់ថយក្រោយដើម្បីនឹងផ្ដល់ឱកាសឲ្យគណៈបកប្រឆាំងជាពិសេស ឲ្យដោះលែងលោកកឹមសុខាដោយគ្មានលក្ខខណ្ឌពីព្រោះលោកកឹមសុខាគាត់មិនមានតោឬក៏ដូចជាការចោទប្រកាន់ដោយរបបគ្រប់គ្រងទីក្រុងភ្នំពេញហ្នឹងគឺថាបាននិយាយបានចោទប្រកាន់ចាប់ពួកគេដាក់គុកទេ ហើយគេសម្លឹងរំពឹងនឹងធ្វើការពិចារណាមើលឃើញទាំងអស់គ្នាគឺថា ដោយបណ្ដាលមកអំពីការភ័យខ្លាច របស់ របបគ្រប់គ្រងទីក្រុងភ្នំពេញហ្នឹងខ្លាចចាញ់ឆ្នោតរបស់ប៉ុនកណ្ដាបកប្រចាំហ្នឹងអញ្ចឹងបណ្ដាលឲ្យមានការចាប់ចងបណ្ដាលឲ្យមានការបិទសិទ្ធិរបស់ពលពួកគេហ្នឹងវាមិនមែនជាអង្គើនឹងទង្វើក្បត់ជាតិដោយការចាត់ប្រកម្មទៅលើលោកកម្មសខានឹងទេ ពីព្រោះលោកកម្មសខាគាត់មិនបានណាគាត់មិនបាន ប្រព្រឹត្តបទល្មើសនៃការក្បត់ជាតិដោយជាការជាប់ប្រកាន់នឹងទេប៉ុន្តែទង្វើនៃការជាប់ប្រកាន់ទាំងអស់ហ្នឹងណាអញ្ចឹងគណៈបកប្រចាំខ្លួនឯងហ្នឹងគឺថាមានបានរំលាយខ្លួនឯងទេមិនបានទៅរំលោភសិទ្ធិលើខ្លួនឯងទេ គឺតែចង់ចូលរួមដើម្បីនឹងអនុវត្តរបបប្រជាធិបតេយ្យជាមួយនឹង ភាគីដតីដតីទៀតដែលពួកគេចង់បានណាប៉ុន្តែផ្ទុយទៅវិញរបបគ្រប់គ្រងទីក្រុងភ្នំពេញ បានទប់ស្កាត់គ្រប់បែបគ្រប់យ៉ាងដោយខ្លួនបានអនុវត្តទៅតាមយកកម្លាំងយោធាយកកម្លាំងទាហានយកកម្លាំងប៉ូលីសដើម្បីនឹងធ្វើទុកបុកម្នេញដល់គណៈបកប្រឆាំងមិនអោយចូលទៅក្នុងស្រុកវិញបាន ដូចជានៅក្នុងពេលថ្មីថ្មីនេះ យើងមើលឃើញហើយថាទោះបីជាសហគមន៍អន្តរជាតិដែលពួកគេទាមទារឲ្យយើងអនុវត្ត របបប្រជាធិបតេយ្យយ៉ាងណាក៏ដោយក៏របបគ្រប់គ្រងទីក្រុងភ្នំពេញមិនព្រមវិលត្រឡប់ថយក្រោយ ក្រំតែពួកគេ ដូចជាលោកសំរងស៊ីលោកចង់ក្រំតែចូលទៅស្រុកដើម្បីនឹងជួយស្ថាបនារបបប្រជាធិបតេយ្យឲ្យមានឡើងនៅ ក្នុង ប្រជាណាចក្រកម្ពុជាវិញយើងដឹងហើយថាលោកហ៊ុនសែនលោកបានធ្វើការគំរាមគ្រប់បែបគ្រប់យ៉ាងដើម្បីនឹងបិទសិទ្ធិនៃគណៈបព្វឆាំងនឹងគឺថាមិនអោយមានដំណើរការនៅក្នុងស្រុកខ្មែរទេពីព្រោះយើងដឹងទាំងអស់គ្នាហើយថា ការបិទសិទ្ធិរបស់ពឹងគណៈបព្វឆាំងមកពីរបបគ្រប់គ្រងទីក្រុងភ្នំពេញ មិនមែនបិទនៅក្នុងនាម ការអនុវត្តខុស របស់ប៉ុនគណៈបកប្រឆាំងនោះទេ គឺបិទក្នុងនាមការភ័យខ្លាចរបស់ប៉ុនរបបគ្រប់គ្រងទីក្រុងភ្នំពេញ ខ្លាចចាញ់នៃការបោះឆ្នោតរបស់គណៈបកប្រឆាំងតែប៉ុណ្ណោះមិនមែនបិទនៅក្នុងរូបភាព ដែលខ្លួនបានថាការពារសន្តិសមិទ្ធផលនៃសន្តិភាពទីប៉ុន្តែបើថា ចង់បានការពារសមិទ្ធផលនៃសន្តិភាពដោយខ្លួនអះអាងហើយទៅរំលាយគេនោះសួរថាគណៈបកប្រឆាំងគ្នាបានរំលោភលើសន្តិភាពណាមួយដែរឬអត់អញ្ចឹង គ្រប់បែបយ៉ាងដែលគណៈបកប្រឆាំងចូលរួម ក្នុងសកម្មភាពដើម្បីរក្សាសន្តិភាពជាមួយគ្នាហេតុដោយមិនដេចបានជារបបគ្រប់គ្រងទីក្រុងភ្នំពេញហ្នឹងគឺថាមិនអោយគណៈបកប្រឆាំងចូលរួមនៅក្នុងសកម្មភាពនៃ របបប្រជាធិបតេយ្យជាមួយនឹងគ្នាបានអញ្ចឹងពីព្រោះយើងលោកហ៊ុនសែនលោកទៀមទាថា រក្សាសន្តិភាពណារក្សាសន្តិភាពរក្សាកុំឲ្យមានអ្វីដែលកើតមានឡើងក្នុងបដិវត្តពលប៉ុន្តែទម្រង់នៃបដិវត្តពលដែលលោកហ៊ុនសែនបានចោតប្រកាន់នឹងមានការ សង្ស័យឬក៏ចោទប្រកាន់ទៅលើមេដឹកនាំនៃគណៈបកប្រឆាំងហ្នឹងឬក៏ក្រុមគណៈបកប្រឆាំងហ្នឹងសួរថាគណៈបកប្រឆាំងគ្នាដែល បានរៀបចំសកម្មភាពណាមួយដែលបង្កលក្ខណៈអសន្តិសុខឬក៏បានប្រមូលផ្ដុំដើម្បីនឹងបង្កើតកម្លាំងយោធាឬក៏កម្លាំងតបណាមួយដែលពួកគេបានរៀបចំដែរឬអត់អញ្ចឹងផ្ទុយទៅវិញយើងមើលឃើញ ដោយភាពស្មោះត្រង់នៃការអនុវត្តរបបប្រជាធិបតេយ្យពីគណៈបពប្រឆាំងហ្នឹងគឺថាពួកគេឥតមាន បានប្រមូលផ្ដុំនៃជាកម្លាំងប្រដាប់អាវុធឬក៏ទៅប្រឆាំងជាមួយនឹងរបបគ្រប់គ្រងទីក្រុងភ្នំពេញទេហើយ នៅក្នុងអវ័យដែល អ្នកគ្រប់គ្រងនៃគណៈបកសង្គ្រោះជាតិឬក៏អ្នកគ្រប់គ្រងរបស់ពលគណៈបកប្រឆាំងបានអនុវត្តកន្លងមកហើយនោះគឺពួកគេក្រំតែធ្វើការតវ៉ានិងការទៀមទានៅសិទ្ធិសេរីភាពបាន ខ្លួនមាននៅក្នុងរដ្ឋធម្មនុញ្ញតែប៉ុណ្ណឹងទេ ពីព្រោះច្បាប់ក្នុងរដ្ឋធម្មនុញ្ញការធ្វើបាតកម្មការទៀមទាការតវ៉ាដើម្បីសិទ្ធិសេរីភាពរបស់ប៉ុនខ្លួននោះគឺ មានន័យថាច្បាប់កម្ពុជាណាច្បាប់ច្បាប់រដ្ឋធម្មនុញ្ញបានការពារសិទ្ធិរបស់ប្រជាពលរដ្ឋហើយឲ្យមានសិទ្ធិក្នុងការទៀមទាក្នុងការតវ៉ាធ្វើនៅក្នុងសកម្មភាពដោយអហិង្សា ហើយបើសិនជាធ្វើការទៀមទាដោយ អហិង្សាបែបនេះដែលរបបគ្រប់គ្រងទីក្រុងភ្នំពេញ មិនបានអនុវត្តរបបអឺ តាមច្បាប់រដ្ឋធម្មនុញ្ញនៃដែលខ្លួនកំពុងតែមានជាធរមាននឹងផង ហើយមិនអោយពលរដ្ឋបំពេញការតបកិច្ចក្នុងនាមជា អ្នកការពារសិទ្ធិរបស់ខ្លួនផងអញ្ចឹង មានន័យថារបបគ្រប់គ្រងរាជក្រុងភ្នំពេញហ្នឹងគឺ មិនបានគោរពច្បាប់រដ្ឋធម្មនុញ្ញមិនបានគោរពនៅសេរីភាពរបស់ពលរដ្ឋដែលខ្លួនចង់បាននឹងទេតែផ្ទុយទៅវិញគឺយើងមើលឃើញថារបបគ្រប់គ្រងរាជក្រុងភ្នំពេញហ្នឹងគឺថា មានតែការភ័យខ្លាចណាមានតែការបារម្ភអំពីការចាញ់ឆ្នោតរបស់ពលគណៈបកប្រឆាំងតែប៉ុណ្ណឹងទេប៉ុន្តែ ប្រសិនបើរបបគ្រប់គ្រងទីក្រុងភ្នំពេញឬក៏គណៈបកប្រជាជនដែលមានសេចក្តីក្លាហានណាមានសេចក្តីក្លាហានចង់បានសេចក្តីថ្លៃថ្នូររបស់ពលខ្លួនថាខ្លួនអស្ចារ្យខ្លួនចង់ការពារសន្តិសមិទ្ធផលនៃសន្តិសុខឬក៏ការពារសមិទ្ធផលនៃសន្តិភាព នៅក្នុងប្រជាណាចក្រកម្ពុជាបើកឱកាសឲ្យគណៈបកប្រជាសង្គ្រោះជាតិចូលទៅប្រកួតប្រជែងដោយសេចក្តីក្លោយនៅទៅអាហ្នឹងបានន័យថាយើងគណៈបកប្រជាជនហ្នឹងក៏គោរពគោលការណ៍របស់ប្រជាធិបតេយ្យដែរប៉ុន្តែយើងដឹងហើយថាសារជាតិរបស់ប៉ុនគណៈបកប្រជាជនគឺជាសារជាតិដែលអឺបានមកអំពីរបបកុម្មុយនីស យួនផ្ដាច់ការដូច្នេះយើងដឹងហើយថារបបនេះគឺតែងតែរក្សាតម្លៃនៃអង្គើទុច្ចរិតរបស់ពនខ្លួន ដែល មានមកអំពីដើមមកនោះគឺថាតែងតែអនុវត្តដើម្បីនឹងធ្វើបាប ធ្វើទុកបុកម្នេញដល់ពលរដ្ឋរបស់ពនខ្លួននោះគឺថាគ្រប់បែបគ្រប់យ៉ាងទាំងអស់ហើយមិនបំរើផលប្រយោជន៍ឲ្យដល់ ប្រជារាស្ត្ររបស់ពង្ខ្លួនទេគឺតែជាការបំរើផលប្រយោជន៍យ៉ាងពេញលេញដល់បរទេសដល់ចិនដល់យួនជាដើមអានឹងយើងបានមើលឃើញអញ្ចឹងហើយទង្វើនៃអង្គើទុច្ចរិតទាំងអស់នេះបងប្អូនអស់លោកលោកស្រីទាំងអស់ហ្នឹងគឺថាដឹងហើយថាប្រសិនបើឥឡូវយើងលើកឧទាហរណ៍ដោយអអរឿងរ៉ាវតូចតូចមួយចោះបើយើងមើលឃើញអំពី ទំហំនៃបញ្ហាថាគ្រាន់ថាជាចោឆក់ឬក៏អឺអឺយើងពលរដ្ឋដែលមានការផន់ច្រឡំជាដើមបើដឹងថាអ្នកនោះបានប្រព្រឹត្តបទទុច្ចរិតមែនយើងមិនកាន់ចំពោះជន ដែលបានប្រព្រឹត្តបទទុច្ចរិតទេប៉ុន្តែបើសិនជាកើតឡើងដោយពលរដ្ឋខ្មែរ អ្នកក្រីក្រ អ្នកឆ្លូតត្រង់វិញគឺថា ទាំងពលរដ្ឋខ្មែរដែលគ្រប់គ្រងគណៈបកប្រជាជននឹងទាំងអាជ្ញាធរដែលស្ថិតនៅក្នុងក្រមក្រមការគ្រប់គ្រងរបស់ប៉ុនរបបគ្រប់គ្រងទីក្រុងភ្នំពេញហ្នឹងបានចាប់វ័យដំច្រំធាក់នឹងគឺថាគ្រប់បែបគ្រប់យ៉ាងគ្រប់ទម្រង់ទាំងអស់ធ្វើបិចដើម្បីនឹងឲ្យពលរដ្ឋរបស់ពង្ខ្លួនទទួលបានការជឿចាប់ទទួលបានភាពអាម៉ាស់នៅក្នុងក្រោយក្រមការអនុវត្តច្បាប់របស់ប៉ុនបប គ្រប់គ្រងទីក្រុងភ្នំពេញណាប៉ុន្តែប្រសិនបើពលរដ្ឋនោះជាជន ជាតិបរទេសដូចជាយួនដូចជាចិននៃជាដើមពួកគេឥតហ៊ានទៅតតធៈឬក៏ធ្វើទុកបុកម្នេញដោយប្រការណាមួយរំលោភនៅក្នុងអវ័យដែលខ្លួន បានអនុវត្តទៅលើពលរដ្ឋរបស់ពេញខ្លួនទេឥឡូវយើងលើកអំពីបញ្ហាទំហំនៃរឿងខ្លីមួយចុះដូចជា យើងមិនកាន់ជើងអំពីគេហៅទង្វើនៃទុច្ចរិតទេយើងក៏មានការថ្កោលទោសចំពោះបុគ្គលឡើងដែរដូចជាចម្បៃខ្មៅណាអឺដឹងថាជាទង្វើនៃអំពើទុច្ចរិតនឹងហើយប៉ុន្តែការអនុវត្តរបបគ្រប់គ្រងរាជការភ្នំពេញនឹងទោះតែចម្បៃខ្មៅនឹងណាតើគ្នាមានក្រុមមានបកមានពួកណាដែលចង់បង្កអសន្តិសុខទេអញ្ចឹង គ្រាន់តែគ្នាបានប្រព្រឹត្តបទល្មើសនៃការជេរប្រមាថពិតមែនអញ្ចឹងការអនុវត្តក្នុងផ្លូវច្បាប់នេះគ្រាន់តែ ធ្វើកិច្ចសន្យា ឬក៏គ្រាន់តែធ្វើការអប់រំដោយប្រការណាមួយ ជាមួយនឹងភាគីដែលខ្លួនបានប្រព្រឹត្តបទល្មើសនឹងអញ្ចឹងទៅអាត្មាជឿថាពួកគេនឹងខ្លាចហើយប៉ុន្តែបើយើងមើលឃើញថាលោកខំវាសនាណាគាត់បានជេរប្រមាថ ការជេរប្រមាថរបស់បណ្ឌិតលោកខឹមវាសនានោះគឺថាដាក់ទម្ងន់ទៅលើជាតិសាសន៍ខ្មែរ ចង់ធ្វើការអបគមទៅបង្កើតប្រទេសអីផ្សេងផ្សេងហេតុដូចម្ដេចបានជារបបគ្រប់គ្រងទីក្រុងភ្នំពេញនឹងគឺថាមិនអនុវត្តទៅលើប្រព័ន្ធផ្លូវច្បាប់ដែលមាននៅក្នុងប្រជាណាចក្រកម្ពុជាណាបែរជាទុកឲ្យខំវាសនានឹងគឺថារួចខ្លួនតែទុកឲ្យខំវាសនានឹងគឺថារួចខ្លួន គ្រប់បែបគ្រប់យ៉ាងទាំងអស់ការជេរប្រមាថការធ្វើទុកបុកម្នេញផ្សេងផ្សេងនេះគឺអត់បានអនុវត្តច្បាប់ទេប៉ុន្តែអ្នកដតីដែលគ្នាគ្មានអំណាចគ្នាគ្មានបពពួកគ្នាគ្មានខ្សែរយៈជាប្រព័ន្ធมันបានបំរើផលចំណេញឲ្យដល់ភាគីនៃគណៈបព្វជិជននោះរបបគ្រប់គ្រងរាជការភ្នំពេញតែងតែធ្វើការអនុវត្តទៅលើប្រព័ន្ធផ្លូវច្បាប់ព្រៃផ្សាយរបស់ពលខ្លួនទៅលើអ្នកដតីដែលគ្នាមានភាពឆ្លូតត្រង់ហ្នឹងបងអាហ្នឹង យើងមើលឃើញអញ្ចឹងបានន័យថាច្បាប់នៅស្រុកខ្មែរនេះដែលរបបគ្រប់គ្រងទីក្រុងភ្នំពេញមានការអនុវត្តជាស្តង់ដារ2ស្តង់ដារ2អ្នកណាដែលកំពៀផលប្រយោជន៍របស់ពលរដ្ឋប្រជាជនសូម្បីតែវ័យមន្ត្រីវ័យដល់អ្នកតំណាងរាណាចេញមកវិញបានឡើងផ្កាយអ្នកណាហ៊ានកោតសរសើររបបគ្រប់គ្រងទីក្រុងភ្នំពេញ អ្នកនំឡើងបុនស័កដូចជាអីអៀងរធីឬក៏អេងរធីកាន់តែនិយាយថាវាមិនមានយួននៅក្នុងស្រុកខ្មែរបោះបើគិតមើលឡើងដល់ផ្កាយឡើងដល់ផ្កាយណាអ្នកដែលជន់វ័យតំណាងរះចេញមកវិញបានឡើងផ្កាយដូចគ្នាអេចឹងបានថារបបគ្រប់គ្រងទៅក្រុងភ្នំពេញហ្នឹងគឺសុទ្ធតែជាចម្លែកចម្លែកទាំងអស់ប៉ុន្តែឥឡូវសូមមេត្តាអធិស្ឋាន ការលើកឡើងប៉ុណ្ណេះនេះគ្រាន់ថាជាការចូលរួមគំនិតយោបល់អឺនិយាយពីបញ្ហាស្រុកទេដែល យើងមានការឈឺចាប់ហើយនឹងមើលឃើញនៅក្នុងទង្វើនៃសកម្មភាពអឺកន្លងមកហើយទេអញ្ចឹងការរិះគន់ទាំងអាម៉ាម៉ានគឺចង់ឲ្យមានការស្ថាបនាហើយនឹងចង់ឲ្យរបបគ្រប់គ្រងទីក្រុងភ្នំពេញហ្នឹងគឺថាមានការអនុវត្តទៅតាម អ្វី ដែលយើងបានធ្វើការព្រមព្រៀងហើយកុំចេះតែចោទលោកសំរងស៊ីកុំចេះតែចោទលោកកឹមសុខាទៅប្រដឹងអន្តរជាតិពួកគេឥតមានសិទ្ធិឥតមានអំណាចទេហើយលោកសំរងស៊ីមិនបាន ទៅរំលោភបំពានដីធ្លីរបស់ប៉ុនពលរដ្ឋនៅទីកន្លែងណាមួយគឺគ្មានទេ មានតែក្រមអុកញ៉ាមានតែរបបគ្រប់គ្រងទីក្រុងភ្នំពេញតែប៉ុណ្ណឹងដែលមានមន្ត្រីរបស់ប៉ុនខ្លួនទៅរំលោភលើសិទ្ធិរបស់ប៉ុនពលរដ្ឋតែប៉ុណ្ណឹង អញ្ចឹងសូមមេត្តាកុំចោតប្រកាន់អ្នកដទៃឲ្យសោះព្រោះអញ្ចឹងសូមអរប្រគុណនិងអរគុណសូមក្រាបថ្វាយបង្គំលានិងសូមចម្រើនពរលា